ញ្ញានឹងមកបានមកយល់ដឹងទៅធัวដែលព្រះអង្គសម្ដែងប្រាប់នឹងឯងមិនសឹកតែចិត្តតែស្ដាប់ទៅយល់ទេចឹងប៉ុណ្ណាចឹងយើងណែសិក្សាប្រវត្តិខ្លះខ្លះអំពីព្រះរាជបុគ្គលដើម្បីបានជាប្រយោជន៍នៃសេចក្តីជ្រះថ្លាប៉ុណ្ណា ក្នុងនេះមានសម្ដែងពីសភិយៈណាសភិយៈនឹងទំនងជាញាតិញោមមិនសូវជាឮឈ្មោះទេណាសភិយៈនឹងចឹង នៅក្នុងចំណោមភិក្ខុ7អង្គក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកសបៈទុសពលចឹងព្រះអង្គបរិនិព្វានទៅហើយការកសាងនៅព្រះសវណ្ណចេតិយគឺជាបច្ច័យដីមាសដែលបញ្ចប់នៅព្រះបរមព្រះបរមធាតុឬក៏ព្រះបរមសិរីរិទ្ធធាតុក្នុងទីតែមួយ ណាបើបច្ចេកដីនឹងមិនចេតីលៀបទឹកមេះទេណាណាដុំមេះទាំងដុំទាំងដុំត្រៀបគ្នាកសាងបច្ចេកដីនឹងចឹងហើយសម្រាប់ជាបុណ្យកុសលច្រើនណាណាអ្នកដែលកសាងនៅសវណ្ណចេតីនឹងមកបានជាព្រះអរិយបុគ្គលសម័យព្រះសាសនានេះណាច្រើនណាស់ ណាដូចជាកបដៈមិត្តហើយនឹងភរិយាសុភ័យធីតាហើយកូនបកើត7នាក់កូនប្រសា7នាក់អីហ្នឹងជាព្រះសោតាបានទាំងអស់ណាពីមុនហ្នឹងគឺជាទាស័កនៃបច្ច័យដីហ្នឹងឯងចឹងជាអ្នករាប់ដើម្បីបំរើបច្ច័យដីហ្នឹងដោយការយាមដោយការរក្សាបោកសម្អាតជួសជុលអីអីសពគ្រប់ដោយធនធានទ្រព្យសម្បត្តិរបស់ខ្លួនដែលមានហ្នឹងណា ហើយអ្នកណាអ្នកណាទៀតដូចជាចោតកសិទ្ធិអីអីហើយច្រើនណាស់ច្រើនតេតួងទៅនឹងការបំពេញបុណ្យកុសលក្នុងការកសាងនៅព្រះសវណ្ណចេតិយហ្នឹងហើយនឹងការបូជាណាបូជាដោយព្រះឧបវេណៈហ្នឹងជាទេវតាថែរក្សាបច្ចេកដីហ្នឹង ដែលជាព្រះអរហន្តមានរិទ្ធសម្បើមទាំងនៅពេលព្រះអង្គចិត្តបរិនិព្វានហ្នឹងគង់បកផ្លិតស្វាយព្រះអង្គនៅខាងមុខហ្នឹងទេវតាមើលពុភៈព្រះអង្គអត់ឃើញហើយបណេតទេវតាហ្នឹងបើជាព្រះអរហន្តធម្មតាទេគឺណាអត់អត់មានកម្បាំងទេតែដល់ទៅព្រះឧបវេណនេះគឺមាន905ចឹងណា ហើយនិយាយពីព្រះសតិយៈហ្នឹងក្នុងកាលដែលព្រះសម្មាសម្ពុទ្ធកសបៈទុសពលព្រះអង្គប្រេនិព្វានទៅណាមាន7អង្គចឹងណាប្រឹងប្រែងបប្រតិបត្តិធម៌តាមឧបនិស្ស័យរបស់លោកនៅក្នុងព្រៃអីចឹងទៅ ចិត្តមុនមកបានបាត់អីយូរយូរទៅមិនបានសម្រេចមគ្គផលណាលោកនាំគ្នាឡើងទៅលើភ្នំតាមបង្អោនណាភ្នំហ្នឹងអត់មានចដើចុះផ្លូវចុះអីដូចភ្នំធម្មតាទេដាក់បង្អោនឡើងរួចទៅឡើងរួចអស់ទៅរុញបង្អោនចុះមកដាច់ញាណាអត់អត់ទៅបិណ្ឌបាតពីណាឆាំទៀតណា ណាស់ដោយលោកគិតថាបណ្ឌបាតឆាន់នឹងវាជាការអាល័យក្នុងជីវិតគឺណាគឺណាលោកមានណាគំនិតជាអក្រិតកើតឡើងណាប្រព្រឹត្តទៅក្នុងសមណធัวនឹងដើម្បីលះបង់សេចក្តីអាល័យក្នុងជីវិតបើថាមិនបានសម្រេចទេមិនទៅបណ្ឌបាតឆាន់ណា មួយអង្គបានសម្រេចព្រះរហ័តណាប្រហែលថ្ងៃក្រោយមកហ្នឹងអត់ចង្ហាន់ពីរបីថ្ងៃលោកទៅបិណ្ឌបាតនៅឧត្តរប្រកទ្វីបហើយបានចង្ហាន់ទៅលោកមកលៀមសុភ័ក្រប្រអប់ឯងនៅនឹងអណបត្តស្រះនេះដែរដីនេះព្រះហើយពៀនលោកឆាន់ឆាន់ទៅហើយលោកទៅបិណ្ឌ នៅឧត្តររកទ្វីបនឹងទៀតក្នុងកន្លែងដតីនឹងបានហាពេញបានយកមកចែកឲ្យពិខុនៅលើភ្នំហ្នឹងពិខុនៅលើភ្នំលោកអត់ឆាន់ណាណាអត់មានសន្យាថាអង្គណាបានសម្រេចគុណពិសេសទៅបានយកមកឲ្យឆាន់អីអត់អត់ទ្រមឆាន់ណាអញ្ចឹងអស់ យោបល់អីដែលដើម្បីនឹងថាឲ្យលោកឆាំអញ្ចឹងណាណាព្រះអរហន្តលោកបានជ្រាបពីការឆាំពីការអីអីនឹងឯងបានលោកទៅបិណ្ឌយកមកឲ្យនឹងមិនមែនជារឿងដែលត្រូវអត់សំខាន់ទេណាការប្រធัวមិនមែនរឿងអត់សំខាន់ណាណាលោកបានសម្រេចធัวទៅលោកដឹងណាលោកដឹងធัวហ្នឹង ប៉ុន្តែលោកឯណោះបានបញ្ញាបានសន្យាហើយមួយអង្គទៀតបានសម្រេចអនាគាចឹងណាម្ដេចអនាគាចឹងទៅព្រះរហន្តក៏បរិនិព្វានទៅព្រះអនាគាមីហ្នឹងក៏បដិសន្ធិនៅក្នុងសទ្ធាវៈព្រំហើយ5អង្គទៀតហ្នឹងអត់បាយ7ថ្ងៃចឹងណារួចទៅក៏មិនអាចសម្រេចគុណពិសេសបាន ប៉ុន្តែមិនមែនជារឿងតូមនោះអីដើម្បីសម្លាប់ខ្លួននេះណាទេព្រោះសភាពនៃចិត្តវាផ្សេងណាណាមែនរឿងអត់បាយសម្លាប់ខ្លួនដោយសារខឹងដោយសារអីទេហ្នឹងគឺនៅក្នុងកាមាវចរៈចិត្តចម្រើនឡើងយ៉ាងវិត្រិតចឹងទៅអស់ជីវិតទៅកម្មទេវលោកចឹងប៉ុណ្ណា5អង្គហ្នឹងវិលវល់ក្នុងទេវលោកហ្នឹងឯង រួចទៅមួយអង្គក៏បានមកជាព្រះពាហិជ្ជៈណាយើងឆ្លប់ជ្រាបណាប្រវត្តិព្រះពាហិជ្ជៈហ្នឹងព្រះពាហិជ្ជៈហ្នឹងក៏សភាវៈព្រមនឹងឯងបានពិចារណាឃើញមិត្តសម្លាញ់របស់ខ្លួនក្នុងសាសនាព្រះពុទ្ធកសបៈនឹងជាសក្តិមចារីណា ហើយឃើញព្រះពាយៈនឹងប្រព្រឹត្តនៅអំពើមិនគួរកប់បីណាឲ្យគេសម្គាល់ខ្លួនឯងថាជាព្រះអរហន្តដើម្បីការរស់នៅចឹងក៏បានមកជួយមកជួយឲ្យព្រះពាយៈនឹងទៅរកព្រះកមានវិភាណាព្រះពាយៈនឹងស្លឹកសង្វេកនឹងអំពើកម្មរបស់ខ្លួនក៏ធ្វើដំណើរទៅច្រើនយោយណា តាំងពីកំពង់សបារកៈកំពង់ហ្នឹងចេញទៅមកសវណ្ណភូមិមករទូទានអីអីហ្នឹងវាលិចទៅណាប៉ុន្តែខំប្រឹងហែលហែលបានណាវារបូតនៅសពុតអាវអីអស់ដែលខំហែលទឹកហ្នឹងអញ្ចឹងទៅក៏នៅតាមព្រៃព្រៃហ្នឹងវាមិនងាយរកក៏អាវស្លៀកឯណាអញ្ចឹង ដល់ក្លៀនអញ្ចឹងទៅត្រូវចេញមករស់សូមអ្នកស្រុកការអៀនខ្មាស់ក៏យកបកឈើលឹកឈើអីហ្នឹងបិទបាំងខ្លួនហ្នឹងមកសូមក្លៀនណាបើទៅជាអ្នកស្រុកសម្គាល់ថាជាព្រះអរហន្តទៅណាហើយក៏ព្រមសំងំនៅតាមដែលគេសម្គាល់ថាព្រះអរហន្តចឹងទៅហ្នឹងទៅពាជាហ្នឹងចឹងបានដល់ទៅស្លឹកសង្វេគ ណាក្នុងអំពើកម្មរបស់ខ្លួនហ្នឹងក៏រត់ទៅរកព្រះនិរភានឹងឯងហើយបានស្ដាប់ប្រធัวដែលព្រះអង្គទ្រង់ស្ដេចជាងបណ្ឌបាតហ្នឹងសម្ដែងហេតុត្រឹមតែអ្នកឃើញណាហ្នឹងហើយបានស្ដាប់តាន់ចិត្តហ្មងចឹងត្រឹមតែអ្នកឮត្រឹមតែអ្នកដឹងក្លិនដឹងរសដឹងផុតពៈត្រឹមតែអ្នកជ្រាបហើយអ្វីដែលឃើញអ្វីដែលឮហ្នឹងគឺលោកស្ដាប់បានហ្មងចឹងណា វាលះអត្តសញ្ញាណដែលសម្គាល់ថាជាខ្លួនចេញអស់នៅសល់តែបរមត្តធម៌ដែលធ្វើកិច្ចធ្វើនាទីហ្នឹងដល់អញ្ចឹងស្ដាប់តទៅទៀតថាកាលដែលអ្នកមិនមានក្នុងโลกនេះអ្នកអត់មានក្នុងโลกប្រទេសអញ្ចឹងមានចាំបាច់ខ្វល់នឹងខ្លួនឯងទៅណាទៀតបើវាមានតែចិត្តឃើញចិត្តឮដឹងក្លិនដឹងរសជាប្រកបដីសប្ងៃមានអីក្រៅតែពីវិថីចិត្តប្រទេសមួយជីវិតមួយជីវិតហ្នឹង អេសេវន្តោទុក្ខសៈដោយការដកនៅអត្តានុតិដ្ឋិអញ្ចឹងលោករហូតសម្រាប់ព្រះអរហន្តទៀតអណានឹងហើយមួយអង្គទៀតបានមកជាព្រះកុមារកសតៈ ណាហ្នឹងក៏ប្រវត្តិរឿងរ៉ាវជាឯកតតិកៈដែរណាព្រះពាយៈហ្នឹងក៏ឯកតតិកៈខាងខតាភញាអញ្ចឹងទៅព្រះកុមារកសបៈហ្នឹងក៏ឯកតតិកៈខាងសំដែងធម៌ដោយវិចិត្តទៅអាស្រ័យបាសាបាយាសិរាជញ្ញៈសោតណាក្នុងបីដកលេខប្រមាណមជ្ឈិមនិកាយណា បាយាសេជាញាហ្នឹងចឹងហ្នឹងគឺដែលទូលមានរាជាណាណាទូលមានរាជាប្របាទបាយាសេហ្នឹងដោយអាស្រ័យប្រសូតនឹងដែលព្រះអង្គទ្រង់ស្ថាបនាឲ្យជាឯកតតិកៈខាងសម្ដែងធัวដោយវិជ្ជៈណាប្រសូតនឹងពីរោះណា មិនដែលមិនរៀបរាប់ជាច្រើននេះគ្រាន់តែចង់បញ្ជាក់ថា5អង្គហ្នឹងបានមកជាព្រះពេរិយៈមួយមួយអង្គទៀតបានមកជាព្រះកុមារកស្សបៈហ្នឹងហើយប្រវត្តិព្រះកុមារកស្សបៈជាមួយនឹងមេត្តាហ្នឹងក្នុងធម្មពតនឹងធម្មបដកថាអានឹងគឺយើងធ្លាប់បានស្ដាប់ហើយហើយក្នុងបជាដកព្រះអង្គសម្ដែងក្នុងនិក្រោតជាដកនឹងព្រះបរមពុរិស័ទជាស្ដេចមរឹកឈ្មោះនិក្រោត បានជួយមេមរឹកណាមេមរឹកដែលដែលមានកូនក្នុងផ្ទៃណាហើយត្រូវវេនត្រូវវេនរបស់ខ្លួនដើម្បីឲ្យព្រះជាសម្លាប់ណាព្រោះព្រះជាឡោមព័ទ្ធចិត្តអស់ហើយណានឹងចឹងគឺស្ដាច់មរឹកនឹងវាមានពីរផ្នែកស្ដាច់មរឹកមួយខੰង ចាខៈហ្នឹងគឺជាទេវតតចឹងដាច់មរឹកមួយខាងនិក្រូតទេវរមពុរិស័ព្ទហើយមេមរឹកហ្នឹងដល់វេនរបស់ខ្លួនវានឹកអណិតកូននោះអម្បរស្ដាច់ របស់ខ្លួននឹងឯងក៏ចាំឲ្យកើតកូននឹងមកសិនចោលហើយច្បាស់នោះគេមិនព្រមទៅដល់វេននេះត្រូវទៅទៅចំតិចចំវេនអីអ្នកម្នាក់វាមានបញ្ហាហើយចាំទៅមិនព្រមចូលសោកសៅមកជួបជួបណែនីក្រូតព្រះបរមពោធិសត្វសាក់ទួទៅដឹងរឿងអញ្ចឹងក៏ឲ្យនាងនឹងឯងណាបាននៅជីវិតរស់នៅទុកវេននឹងឲ្យយើងណា ព្រះបរមពុរិស័ទទទួលវេននឹងជំនួសនាងហ្នឹងចឹងណាប៉ុន្តែដល់ទៅវេនព្រះបរមពុរិស័ទដែលជំនួសមេមរឹកហ្នឹងវាទៅជាឲ្យព្រះជាជ្រះថ្លាដោយសារតែព្រះបរមពុរិស័ទខ្លាហានទៅឲ្យព្រះជាសម្លាប់ឲ្យអ្នកសម្លាប់នឹងដោយមិនញាប់ញួរហើយអាចនិយាយជាភាសាមនុស្សជាមួយព្រះជាបានទៀត សន្តានាចូលឡើងទៅឡើងព្រះជាស្លុតហ្មងចឹងស្លុតត្រង់ដែលថាសត្វគឺមានទុកសោកក្នុងជីវិតប្រត់កូនប្រត់ចៅហើយអាចទំបីតែលះបង់ជីវិតខ្លួនឯងជួយមរឹកដតីដែលមានកូនហើយចូលយើងជាមនុស្សនឹងមកតតាបទៅដួសអីសម្រាប់សម្រាប់គេបរិភោគឲ្យគេលហេមលហាមអញ្ចឹងអង្គភ្ញាក់ខ្លួនទាំងភ្ញាក់ខ្លួនតាំងរឿងហ្នឹងអញ្ចឹងទៅ បានព្រះអង្គឲ្យជារើសម្រាប់លេងមរឹកចេញអស់ណាហើយបដញ្ញាឲ្យអធិដល់មរឹកក្នុងទីនឹងឯងចឹងបានទីកន្លែងហ្នឹងคล้ายទៅជាព្រៃអិសិបតនៈមេតទេយវ័នហ្នឹងដែលព្រះរាជាឲ្យអធិដល់ពួកមរឹកហ្នឹង ហើយក៏ជាទីកន្លែងល្អណាមានដងទឹកមានទលេមានអីចឹងទៅព្រះវិជ័យកពុទ្ធតែងតែយាងចុះមកកន្លែងហ្នឹងបានឈ្មោះថាអិសេសបតនៈហ្នឹងអ្នកស្វែងរកនៅគុណដ៏ធំគឺអិស័យព្រះវិជ័យកពុទ្ធហ្នឹងហើយមិត្តកទេយវ័នជាព្រេងដែលឲ្យអភ័យដល់ពួកមរឹកហ្នឹងឯងទៅណា ឬមានប្រវត្តិមកអញ្ចឹងហ្នឹងប៉ុន្តែហើយរឿងដែលព្រះអង្គទ្រង់សម្ដែងហ្នឹងគឺប្ររពទៅលើដែលព្រះអង្គជួយមេត្តាព្រះកុមារកសបៈនេះឯងចឹងប៉ុន្តែជួយដែលឲ្យបានសម្រេចនៅសម្បត្តិលោកកតរៈនេះជាមួយនឹងព្រះកុមារកសបៈហ្នឹងគឺណាតែព្រះអង្គសម្ដែងថាកាលពីមុនក៏តថាគតជួយអញ្ចឹងបានព្រះអង្គសម្ដែងប្រវត្តិរឿងហ្នឹង មេមរឹកនឹងគឺបានមកជាមេត្តាព្រះប្រមារកតបៈដែលយើងលើ មានព្រះអង្គនោះទេដែលបួសទៅហើយមានអឺមានបុតណាណាដែលមានបុតនឹងដោយសារថាអឺមុនបួសនឹងម្លេះមានស្វាមីហើយសូមស្វាមីបួសស្វាមីក៏ព្រមឲ្យបួសទៅនឹងឯងចឹងចង់បួសតាំងពីមិនទាន់មានស្វាមីតែម៉ែឪមិនឲ្យបួស នឹងប្រវត្តិរឿងរ៉ាវហ្នឹងណានឹងហើយកើតកូននៅក្នុងសំណាក់ទីកណីហ្នឹងដល់ប្រសូតព្រះប្រមារកសបៈហ្នឹងទៅព្រះជាបាបតិនតិកោសលហ្នឹងក៏នាំយកទៅចិនមើលថែទៅហើយក៏ឲ្យពូទៅហ្នឹងហើយហ្នឹងកូនកូននៅក្នុងពោះមេមរឹកហ្នឹងក៏បានមកជាព្រះកុមារកសបៈហ្នឹងដែរគណៈហ្នឹងហើយហៅថា ជាកសបៈកុមារហ្នឹងដោយសារថាព្រះជាយកទៅចិញ្ចឹមហ្នឹងដល់ចឹងទៅសកកម្មចារីហៅថាព្រះកុមារកសបៈចឹងទៅព្រះកុមារៈហ្នឹងគឺហៅទៅលើបុត្រព្រះជាណាព្រះជាយកទៅចិញ្ចឹមហ្នឹងហើយមិនហៅថាកសបៈអីតទេទេដោយសារថាកុំឲ្យច្រឡំនឹងព្រះមហាកសបៈចឹងទៅក៏នៅជាប់ហៅថាព្រះកុមារកសបៈចឹងរហូតទៅ នឹងព្រះអង្គទ្រង់ជួយក្នុងរឿងនិក្រូតជាដកហ្នឹងហើយតាកតងមកនៅក្នុងរឿងព្រះកម្មាកសបៈដែលពុះហើយមិនតាមបានសម្រេចព្រះរហ័តហ្នឹងនៅក្នុងព្រៃអន្តវ័ននេះឯងដែលសទ្ធាវះព្រំនឹងឯងណាលើកយកបញ្ហា15ក្នុងវੰវិកៈសូណាមជ្ឈិមនិកាយវេដកលេខ21ហ្នឹងណា ហ្នឹងហើយឲ្យព្រះកមារកសិបៈនឹងឯងទៅទូលសួរព្រះរាមានុភាប៉ុណ្ណាហើយដល់ព្រះអង្គទ្រង់ជាកបញ្ហាទាំង15ហ្នឹងទីដំបូងពេលថ្ងៃត្រូវភ្លើងឆេះពេលយប់ហុយផ្សែងអីអីហ្នឹងណាហូហែហ្នឹងទៅបាទសម្រាប់ព្រះរហັດទៅចឹងគណាព្រមទាំងព្រះសម្ពិទាហ្នឹង មួយអង្គទៅហើយបានជួយម្ដាយដែរជួយម្ដាយដែលម្ដាយចិត្តជាប់ចំពាក់ចិត្តណាចិត្តជាប់ចំពាក់ចិត្តចឹងទៅក៏បានពោពាឲ្យម្ដាយនឹងឯងដាច់អាល័យ ប៉ុន្តែមុនដំបូងចិត្តដែលនៅជាបថុជនវាតោមនោះសិនណាទាំងវាតោមនោះត្រង់តែបែកកូននឹងឯងជាច្រើនឆ្នាំហើយដល់តែឃើញកូនរត់មករត់ត្រាប់តែកូនពោលពាកមិនពិរោះមិនពិសាជាមួយដូចណាដល់ចឹងទៅវាតោមនោះក្នុងចិត្ត ប៉ុន្តែតោមណោះហ្នឹងវាទៅជាគួខ្សែទៅវិញចឹងណាអាស្រ័យតោមណោះជាមួយនឹងកូននឹងឯងដែលដែលគិតឃើញថាពិភពលោកនេះសង្ខារលោកនេះគ្មានស្អីដែលនឹងឲ្យជាប់ជំពាក់ទេសំបីតែបុតជាទីស្រឡាញ់ណាហ្នឹងដែល ពេញចិត្តពេញខ្លាំងហើយញាតិញោមជ្រាបហើយមើលស្រឡាញ់ណាស់ហើយប្រត់ប្រាក់ត្រូវបាត់បង់ជីវិតឬអីចឹងទៅឥឡូវយើងគិតថាពឹងអីណាតូនកើតពីផ្ទៃណាបីនឹងដើមទ្រូងណាអំបៅដោះដាក់ខ្នងស្មើជីវិតប៉ុន្តែមច្ចរាឆក់យកទៅចឹងឥឡូវយើងគិតសង្ឃឹមអីក្នុងលោកនេះនោះទាំងជារាភាពក៏មកដល់ទៀតអត់មានអីសោះណាហើយមេដាហ្នឹងទៅចឹងអត់ឃើញមានអីជាទី ពឹងគាត់ណាព្រះអង្គទ្រង់ត្រាស់អត្តាហេអត្តមោនីថោហ្នឹងគឺប្រົບមេតាព្រះកុមារកសបៈហ្នឹងឯងណាហ្នឹងហើយហើយក៏បានពឹងខ្លួនឯងហ្នឹងទៅណាសម្រាប់ព្រះរហັດល្ងាចហ្នឹងទៅចឹងណាពេលទៅជួបកូនពេលបិណ្ឌបាតណារត់ទៅរកកូនហើយឡើងដួល ហើយដល់កូនថាមេត្តាត្រឹមតែប៉ុណ្ណឹងក៏មិនដាច់ចិត្តពីបុតដែរថាម្ដងហើយម្ដងទៀតចឹងទៅចឹងតោមណោះដល់ពេល កុំចាប់បងតូចដោះចេញបានទៅផុតស្រឡះទៅល្ងាចនឹងសម្រាប់ព្រះរហ័តទៅណាបានទីខទាំងឡាយនឹងគឺថាសរសើរព្រះម្ចាស់ជាធัวនឹងសរសើរព្រះអង្គដែលបានជួយប្រោះណាសម្ដែងពធัวឲ្យមេត្តាព្រះ ប្រមារកតបៈអីអីហ្នឹងឲ្យពឹងខ្លួនឯងហ្នឹងណាអត្តាហេអត្តនោនិថោហ្នឹងណាកោហេនិថោបរោសិយាអត្តនាហេសុតំទេនៈនិថានលបតិទុលភាំបណ្ណាបានព្រះអង្គសម្ដែងនេះក្រោតជាដកហ្នឹងចឹងទៅចឹងព្រះអង្គផ្លាប់ជួយម្ដាយនិងកូនហ្នឹងណា ហើយតកតងមកព្រៃសិបត្តនៈកតិយវណ្ណទៀតណាហ្នឹងបានពីរអង្គហ្នឹងខែខែណាក្រំតែជាទីជ្រះថ្លាចឹងក្នុងក្រមលុកពុទ្ធកាសាវៈនិងក្រមមនុស្សពធព្រះវិន័យក្រមមនុស្សពុទ្ធជាបិតារបស់យើងដែរណាប៉ុន្តែហ្នឹងហើយអើហើយមួយអង្គទៀតព្រះទេពៈមូលបុត្រ ណាមាន5អង្គចឹងព្រះពាយៈព្រះកុមារកសបៈព្រះចិត្តពមលបតព្រះរាជាបាទអបសាតេហើយនឹងព្រះពាយព្រះសក្កិយៈនេះឯងចឹងណាជាគម្រប់5ហ្នឹងហ្នឹងដែលមិនបានសម្រេចអ្នកផលទៅកម្មទេវលោកដែលឡើងលើកំពូលភ្នំហ្នឹងណាហើយព្រះតិពៈមលបតហ្នឹង ណាក៏មានឧបត្តិឬម្ដៅគួរឲ្យយើងជ្រះថ្លាហូហែព្រោះលោកក៏ជាអេតតកៈបុគ្គលណាខាងចាត់ចែងសេនាសនៈខ្វាយសំនៅលើកពូលភ្នំកិច្ចកោតនោះមានប្រវត្តិរឿងរ៉ាវច្រើនព្រះទេពៈមលបុត្រទាំង3បានចឹងតែចឹងណាហើយអឺមេត្តាមេត្តារបស់លោកណា នៅក្នុងមលស័ព្ទអញ្ចឹងណានគរកុសិនារាណាមេត្តាប្រលោកត្រូវអស់ជីវិតតាំងពីកូនមិនតន់មិនតន់ប្រសូតមកណាព្រះទេពមលបុត្រនៅក្នុងពោះហើយម្ដាយអស់ជីវិតហើយលោកអត់អត់អស់ជីវិតហ្នឹងប៉ុណ្ណាមានមានរឿងអស្ចារ្យអញ្ចឹងយើងមកនិយាយឲ្យគ្រូពេទ្យស្ដាប់ថ្ងៃគាត់មិនជឿទេ ណាពីព្រោះវាត្រូវតាកទួងនឹងម្ដាយចម្ដាយស្លាប់កូនស្លាប់ហើយហើយដល់លោកឯនោះម្ដាយស្លាប់គេយកទៅដាក់លើជើងស្គរដឹកហើយនឹងត្រូវប្រេះពោះចេញមកហ្នឹងព្រឹត្តិតៈមរកតចេញមកធ្លាក់ត្រូវនឹងឈើមួយហ្នឹងក៏អ្នកដែលបូជាសពហ្នឹងបានរើសយកមកហ្នឹងដាក់ឈ្មោះថា តពៈតួពូជើងវោនឹងមានរបត់តពៈមរបត់បត់របស់មរខ្វាត់ណាប៉ុន្តែដែលប្រសូតមកឆ្លាក់ត្រូវឈើបាទឈ្មោះតពៈតពៈឈើតពៈសម្ភារៈហ្នឹងណាណាហើយនៅរស់នៅរស់ណាហើយបញ្ជូនបាន7ឆ្នាំបានបួសជាសាមណេរហើយក៏អង្គទ្រង់ប្រទានទាយជ្ជៈឧបសម្បទាទៀត ណាដោយអានិសង្ឃចឹងដោយអានិសង្ឃណាក្នុងការអនុមោទនាបុណ្យណាអានិសង្ឃអានិសង្ឃអនុមោទនាបុណ្យពីអ្នកដទៃណាបតានុមោទនាណានឹងបានមកជាសាមណេរណា វិជន7ខួបពីកំណើតមកប៉ុន្តែព្រះដ៏មានរូបភាពព្រះអង្គទ្រង់ប្រទានឧបសម្បទាឲ្យហើយប្រទាយៈជាឧបសម្បទាគឺព្រះអង្គទ្រង់ប្រទានឲ្យដោយអានិសង្ឃចេះទទួលបុណ្យណាអានិសង្ឃចេះអនុមោទនាបុណ្យនឹងគឺជាប់អានិសង្ឃចឹងមកបានទទួលចឹងចឹងព្រះអង្គទ្រង់ប្រទានជាជាភិក្ខុតែបច្ចុប្បន្ន7ឆ្នាំណាដោយសារអីដោយសារភាពមកតង់ ណាក្នុងប្រាជ្ញាស្មារតីអីអីសពគ្រប់ណាដល់ចឹងគឺព្រះអង្គប្រទានឲ្យជាវិខឧបសម្បទាធ្វើសង្ឃកម្មធ្វើអីអីជាមួយវិខបានទាំងអស់ណាសាមណេរតីមិនបានទេតើតែព្រះអង្គទ្រង់ប្រទានណាដូចជាសោបាកៈសាមណេរដូចជាសពម្នាក់សាមណេរអីអីហ្នឹងព្រះអង្គទ្រង់ប្រទានហៅថាទាយៈជាឧបសម្បទា អានិសង្ឃនៃការអនុមោទនាបុណ្យណាដល់ចឹងព្រះអង្គទ្រង់ប្រទានឲ្យឃើញទេណាវាជាប់ចឹងមកហើយឧបនិស្ស័យដោយបុណ្យដែលមានមកហ្នឹងហើយព្រះតិពៈមរបុត្រហ្នឹងមិនជាអីទេបានសម្រេចព្រះរហັບទៅក៏ជួយកិច្ចការងារសងនឹងឯងលោកជាផតទេផងគឺថានេះចាត់ចែងអ្នកដែលមកនិមន្ត ប្រមាណអង្គប្រមាណអង្គទីសំណាក់សង្ឃហ្នឹងលោកជាផតទេសកៈលោកអ្នកជាចាត់ចែងដើម្បីវិខទៅទទួលផតណាណាហ្នឹងហើយហើយជាអេតកៈឋានចាត់ចែងសេនាសនៈនៅលើកំពូលភ្នំកិច្ចកោលោកចូលទេជោកសិនបញ្ចេញភ្លើងតាមរៀមចឹងតាមរៀមភ្លឺអត់បាក់ឲ្យទៀនទេណា ណាភ្លឺចេញពីចំរាមលោកហ្នឹងណានៅពេលដែលពិខុសសំស្ដាប់ពធហើយនឹងត្រូវការទីសេនាសនៈចិត្តព្រះចិត្តពៈមលបុត្រហ្នឹងលោកលោកនិមិត្តច្រើនអង្គទៀត តែមួយអង្គលោកហ្នឹងប៉ុន្តែនិមិត្តច្រើនអង្គជូនមួយអង្គពីរអង្គទៅខាងនេះជូនមួយអង្គពីរអង្គទៅកណ្ដោមួយអង្គពីរអង្គទៅកណ្ដោជុំវិញភ្នំកិច្ចកោតហ្នឹងសិតតែជាកន្លែងសង់ទាំងអស់តាមពហិភ្នំតាមអីអីហ្នឹងណាលោកគង់នៅតាមទាំងអស់ទៀតណាដែលយើងទៅភ្នំកិច្ចកោតយើងមើលឃើញភ្នំណាណេះឯនោះអីអីហ្នឹងណាសម័យពុទ្ធកាលហ្នឹងសិតតែកន្លែងព្រះអរហន្តគង់ទៀត ព្រះចិត្តពាក់មរកតលោកជូនទៅណាពីខោលោកមុនមកក៏ព្រះរាមានុភាស្ដាប់ធัวពេលយប់ហ្នឹងហើយអត់តាំមានទីកន្លែងព្រះចិត្តពៈមរកតហ្នឹងលោកជូនទៅដល់ពេលជូនទៅហ្នឹងភ្លើងលព្រាតពេញភ្នំគឺណាឡើងនាងអ្នកបំរើលោកសិទ្ធិម្នាក់បុកអង្គបៃញុះលហាមណាចេញមកខាងក្រៅពេលយប់ចឹង យកខ្យល់ត្រជាក់បែកយើងស្រាប់តែឃើញភ្លើងលើភ្នំអញ្ចឹងក៏នឹកឃើញថាយើងជាអ្នកបំរើគេណាយកឡើងមិនបានទេជាលោកម្ចាស់ណារូបអង្គហ្នឹងលោករវល់ទៅអីយកហើយនឹងឲ្យភ្លើងពេញទៅនឹងមានការអីមានអសេរពឹសខំអង្គណាអង្គណាអីចឹងអីអីចឹងណាចេះតែនឹកឃើញចឹងចឹង ហ្នឹងនាងដែលដែលធ្វើនំកន្ទក់ហើយបានជួបព្រះអង្គដាក់បាតព្រះអង្គហ្នឹងណាហើយព្រះអង្គប្រទានពធัวមកសម្រាប់សោតាបត្តផលហ្នឹងអាហ្នឹងគ្រាន់តែចង់រំលឹកថាជីវិត ក្នុងសមណភាពនឹងមិនមានខ្វះខ្វល់ចេះសម្បែងទីកន្លែងមិនមានអ្វីជាគ្រឿងអាល័យទេប៉ុន្តែដាក់ពធរបស់ព្រះអង្គហើយគង់នៅទីណាក៏បានមានព្រះអង្គមានតែសង្ឃាដីទៅក្រៅសិនទៅឬក៏ដណ្ដប់ទៅបាបមួយទៅណាព្រះចិត្តៈមរកតនឹងលោកនាំទៅ គង់ឯនេះគង់ឯនោះទៅគង់ឯណាក៏បានចេញពីនឹងទៅទៅទៀតទៅក៏បានជីវិតនៃអពុះកណារស់នៅគឺយើងគួរឲ្យជ្រះថ្លាទៅមែនទេចឹងកណាអត់មានទូរស័ព្ទអីនឹងអានោះនិយាយអីចឹងទេណាជីវិតគឺរស់នៅដោយណាសេរីភាពច្រើនណាមិននៅក្រោមអំណាចនៃ កិលេសពៈវៈវិនអីសម្បើមដូចយើងកងៃចេះចេះទេណាទៅណោះយើងស្ដាប់នៅជីវិតរបស់លោកយើងជ្រះថ្លាតិចតិចតាមនឹងទៅណាអាចជ្រះថ្លាច្រើនក៏បានចឹងតែតែយើងឃើញសភាពនៃជីវិតដែលយើងហួងហែងកូនមួយហួងហែងមួយកូនពីរហួងហែងពីរកូនបីហួងហែងបីណាណាប្តីណាប្រពន្ធណាប្រពន្ធសម្បត្តិណាលៀបណាយុះ អីសម្បើមណាសិតតែជាគ្រឿងខ្វល់ក្នុងជីវិតហើយដល់ទៅលោកបានបព្វជិឧបសម្បទាទៅមើលជីវិតរបស់លោកទាំងទាំងដែលជាព្រះអរហន្តទៀតសុខប៉ុណ្ណាទៅព្រះអរហន្តហើយនឹងហើយនឹងទីស្ងាត់ព្រៃភ្នំនឹងសំគ្នាមែនទេណាចំណោះសំគ្នាមែនទេកណ្ដាល ហើយព្រះចិត្តពៈមរកតនឹងក៏អស់ពីជនទៅក្នុងរវាងពីជន47ឆ្នាំពីជនតិចដែរទាំងប៉ុណ្ណាតែព្រះរហន្តលោកមិនហួងហែងជីវិតអីណាទាំងណាលោកមិនត្រូវការស្លាប់ហើយក៏លោកមិនប្រាថ្នាការរកតែលោកគង់នៅរងចាំទៅដល់ពេលស្លាប់នឹងឯងដូចជាអ្នកស៊ីឈ្នួលធ្វើកម្មកររងចាំពេលបើកប្រាក់ខែចឹងឯងព្រោះណា ហ្នឹងហើយមួយអង្គទៀតព្រះជាបុព្វសាតេណាយើងឃើញប្រវត្តិរបស់បាទបុព្វសាតេហ្នឹងនៅក្នុងភេទវិភង្គសោតបេដកលេខ28មជ្ឈិមនិកាយព្រះបណ្ដាសង្កៈហ្នឹងប្រវត្តិរបស់ប្របាទបុព្វសាតេហ្នឹងណាពុស្ដានៅក្នុងភេទវិភង្គសោតហ្នឹងហើយចា៎ក៏ប៉ុន្តែមិនបានសម្រេចព្រះអរហន្តទេណា បានសម្រាប់អនាគានិផលព្រមស្ដាប់ធេតុវិជ្ជាសោតហើយរួចជីវរដើម្បីពុះអត់បានអត់បានពុះមានពីវរាជាមួយនឹងយៈភិណីអញ្ចឹងចូលក្នុងមេកោដែលមានកូនខ្ចីជលព្រះអង្គសោយពទីវង្គត់ទៅនឹងហៅសុគតក៏បានអស់ជីវិតទៅទៅកម្មសធាវៈព្រំ បាក់ពេញវិសាយមអើយយមយមយមត្រង់ដែលថាជាមិត្តសម្លាញ់មិនដែលឃើញគ្នាសោះហើយតែដែលដែលមករកព្រះរាមាពុភានេះណាគឺថាមកបួសឧទ្ទិសចំពោះព្រះអង្គដល់ហ្នឹងគឺដោយសារតែបាត់ពេញវិសាហ្នឹងដែរណាផ្ញើរាជសាស្ត្រចាដាក់5មាសទៅណា ចាប់ខ្លួនព្រះអង្គទាំងដាក់ក្នុងហេតុរតនៈដាក់លើសម្រីបទីនាងព្រះអង្គស្ដេចជាងសង្ហែទៅដល់ព្រំបទលអាណាខេតរបស់ព្រះអង្គរួចទៅចាត់រាជបរោះឲ្យនាំទៅទៀតណាកម្មនគរបាទបកសាតិនឹងហើយបាទបកសាតិអានឲ្យជ្រះថ្លានឹងពុទ្ធគុណធម្មគុណសង្ឃគុណលះបង់រាជសម្បត្តិមកដល់ម្ដងចឹងណាធ្វើដំណើរមកឆ្ងាយមក កាលហ្នឹងព្រះអង្គគង់នៅសាវត្ថីមកហ្នឹងក៏ហួសសាវត្ថី45យោជណាមកខាងត្បូងឆិតខាងកើតមកដល់រាជក្រឹសពីព្រោះដោយសារដំណឹងពីព្រះរាជាក្រុមរាជក្រឹសចឹងមករាជក្រឹសដែលព្រះមានភាពព្រះអង្គទ្រង់ស្ដេចយាងមកតាម45យោជនឹងចឹងយាងមកហើយគង់នៅផ្ទះស្មូនឆ្នាំយប់នឹងព្រះអង្គសម្ដែងធេតវិភមសោតនឹងចឹង បុគ្គលមិនគួរបណ្ដែតបណ្ដោយបញ្ញា ក្នុងការពិចារណានៅធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់អាកាសធាតុនិងវិញ្ញាណធាតុនិងខ្លឹមសារក្នុងធាតុតវិជ្ជាសោតនឹងប៉ុណ្ណាហើយរាជា បាទពុកសាតិនឹងស្ដាប់ទៅអត់តាន់ដឹងថាជាពុទ្ធទេស្ដាប់ដាប់ដាប់ទៅបានសម្រេចអនាគាមិផលទៅបានដឹងថាអូនឹងពុទ្ធណាព្រោះព្រះអង្គទ្រង់តាជាងទៅក្នុងភាពជាវិខធម្មតាអត់មានឆាប់វណ្ណរាំងសីអត់មានអីទេណាឲ្យណាបាទពុកសាតិនឹងបានស្គាល់ព្រះអង្គតាមរយៈនៃការឃើញធម៌ហើយដល់ទៅពេលសូមព្រះអង្គបួសទៅក៏អត់បានអត់បានបួស ណាមាន4នាក់ទៀតមាន4នាក់ដែលត្រូវមេកោនឹងជលអស់ជីវិតព្រះពាយៈនេះមួយអង្គដែរបុព្វសាតិមួយអង្គសុពពុទ្ធៈកតៈមួយអង្គហើយនឹងណាពេជ្ជធាតពុកមាត់ក្រហមណាហ្នឹងណាតន្ទាធិកៈពុកមាត់ក្រហមម្នាក់ គណានឹងដែលជាប់បាបកម្មពីដរាបានអញ្ចឹងណា4 4នាក់ហ្នឹងណានាំនាងម្នាក់ទៅលេងសប្បាយតាមព្រៃតាមមាត់ទឹកអីអីរួចរាល់សັບគ្រប់ទៅឆ្លំយកអលង្ការរបស់នាងនឹងទៀតតែឆ្លំច្បាច់កសម្លាប់ទៀត ដល់ចឹងនេះនឹងនៅពេលវាលៀនភ្នែកសម្លាប់ដល់អ្នកទាំង4ហ្នឹងចងទៀតហើយណាហើយក៏ស្លាប់ទៅហើយដើរកណ្ដងជាតិណោកើតជាយៈខិណីដឹងដូចដឹងបុគ្គលដែលមានពីហ្នឹងមកមកចេះថាពីវិរិយវាជាប់តាមមកវាធ្វើឲ្យនឹកឃើញស្អប់ចង់សម្លាប់អញ្ចឹងទៅហ្មងណាវាជាប់ពីមក ពុទ្ធហង្សារណង្កចហាមិតហម្មង្សារណង្កចហាមិសង្ឃហង្សារណង្កចហាមិសូមអនុមោទនារងចាំស្ដាប់ព្រះធម៌ជាបន្តការស្ដាប់ព្រះធម៌ដោយល្អរមែងបានបើណាទៅធ្លាក់នៅនឹងនូនរាមបាក់កុកសាទទេកាប់មុខអស់ជីវិតនៅនឹងដែរព្រះរាជាលើកដំណឹងឬដំណឹងមកយំទាំងយំអាណិតត្រង់ឲ្យថា មកមកមកបួសហ្នឹងដោយសារតែព្រះអង្គហើយបាទបព្វសាតិហ្នឹងដល់តែពេលព្រះអង្គឲ្យទៅរកចេះដល់8បួសអត់អត់មានគិតថាទៅរកព្រះរាជាអីទេពីព្រោះព្រះរាជាមិនចេះខ្វះទេណាប៉ុន្តែមានសេចក្តីសន្តោសកើតឡើងទៅរកតាមចំនួនចម្រាមទៅរកសំជីវរដើម្បីបួសនោះបានត្រូវកាប់មុខនៅចំនួនចម្រាមហ្នឹងណា ជីវិតទៅទៅកើតសភាវៈព្រំទៅណាសុភពុទ្ធៈសុភៈជាព្រះសោតាបានហើយពេជ្ជភេទពុកបាត់ក្រហមហ្នឹងក៏តាំងនៅក្នុងវិបស្សនាញាណចំពោះណាដោយការសម្រេចបាននៅអមឡោមចក្ខន្តីហ្នឹងណារឿងរ៉ាវហ្នឹងណាហើយមួយទៀតនេះព្រះសក្តិយៈនេះឯងចឹងណា ព្រះទេយជាហើយព្រះកុមារកសបៈហើយហើយទៀតព្រះទេពៈមលបតហើយបានបុកសាទេហើយនឹងសតិយៈសតិយៈនេះព្រះគេជក់ទៀតបួសបួសក្រៅពុទ្ធសាសនាម្ដាយជាបរិយាធិតាទៀតណា ប្របីតាឲ្យទៅរៀនក្នុងសំណាក់តរិយាជួណាអ្នកបួសក្រៅពុទ្ធសាសនាដល់ទៅរៀនក្នុងសំណាក់ព្រះទាជក់ទៅវាមានវាមានកូនសិស្សប្រុសម្នាក់នោះជាព្រះទាជក់ដែរហ្នឹងណាណាមកស្រឡាញ់ព្រះជាធីតាហ្នឹងឯងចឹងណាស្រឡាញ់ណា បានវាចឹងទៅហើយក៏ព្រះជីតាហ្នឹងក៏មានគោមានគោព្រះសក្យៈនេះឯងណាព្រះអរហន្តទៅកើតជាមួយព្រះសក្យៈនឹងជាតិចុងក្រោយរបស់លោកហ្នឹងណាដល់ទៅពេលមានទីពោះទៅពួករាជាជក់គេបដិញអញ្ចឹងគេបដិញណាពីព្រោះគេជាអ្នកបួសណាត្រូវវាចាប់មេធនធម្ម ក្រណបុស្សនឹងក្រៅពីពុទ្ធសាសនាអន្តរប្រតិជោនឹងដល់គេបណ្ដេញចេញទៅក៏ចេញមកទៅដល់កន្លែងដែលត្រូវប្រសូតបុតហ្នឹងក៏កើតព្រះសក្យៈនឹងឯងហើយដល់សក្យៈនឹងកើតមកធំទៅក៏ពុះជាបរិទេជៈទៀតណាវាជាប់ខ្សែពីឪពុកពីម្ដាយនឹងមកអឺដោយថាវា ឧបនិស្ស័យតពីម៉ែពីឪនឹងមកផងដែរដោយឧបនិស្ស័យក្នុងបច្ចុប្បន្នជាតិហ្នឹងចឹងក៏បួសជាព្រះពាជក់ហ្នឹងហើយដល់ទៅរៀននោះឆ្លាតវិសពិយៈហ្នឹងព្រោះបញ្ញាព្រះអរហន្តមករៀននឹងតាមតាមសម្រាប់ព្រះអរហន្តហ្នឹងឆ្លាតចេះសួរបញ្ហាណាណាណាគឺគេឆ្លើយអត់រួចណាឆ្លើយអត់រួចដល់ឆ្លើយអត់រួចអញ្ចឹងក៏បាន តាំងជីវ័តមួយនៅនឹងមុខខ្លំទ្វាចូលទៅក្រុងរាជគ្រឹះនឹងឯងហើយកាលនោះព្រះអង្គទ្រង់ត្រាស់ដឹងនៅគង់នៅក្នុងវត្តទេលវ័នហើយខ្លួនឯងធ្វើវត្តមួយនៅនឹងខ្លំទ្វាផ្លូវចូលទៅវត្តបង្រៀនណានាណានាមកអីហ្នឹងគឺមករៀនក្នុងសំណាក់សព្វយៈហ្នឹងជាគ្រូទេណាហើយក៏មានវ័យចាស់ ចាស់ជាងព្រះសម្មាសម្ពុទ្ធទៀតណាសព្វយៈហ្នឹងចឹងព្រះអង្គបានត្រាស់ដឹងគង់នៅនាវត្តពេលវត្តហ្នឹងក៏មិនបានដឹងថាជាពុទ្ធជាអីទេដល់ទៅចឹងនិយាយអំពីសទ្ធាវៈព្រំណាដែលជាមិត្តសម្លាញ់តាំងពីសាសនាព្រះពុទ្ធកតបៈមកហ្នឹងជួយព្រះពាយៈជួយព្រះណា កុមារកសបៈអីអីហ្នឹងហើយឥឡូវឃើញព្រះសពិយៈអញ្ចឹងអត់បានស្គាល់ព្រះពុទ្ធដល់អញ្ចឹងក៏បានមកពង្រៀនសំណួរ20សំណួរឲ្យយកសំណួរនឹងឯងទៅសួរអត់អត់មានប្រាប់ថាឲ្យទៅរកព្រះពុទ្ធទេទុកឲ្យស្គាល់ព្រះពុទ្ធខ្លួនឯងណាឥឡូវស្ដាប់តែម្ដងចាំអស់សំណួរហ្នឹងដែលត្រូវទូលសួរណា ប៉ុន្តែដល់ទៅសួរទៅ មិនមែនតំទៅបានជួបព្រះអង្គឯណាមើលដូចក្នុងប្រសូតនេះក្នុងទំព័រ165អញ្ចឹងក្នុងដីដកលេខ54ណាណាខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះរាមានុភាទ្រង់គង់នៅក្នុងវត្តវេលវ័នជាកលន្តកនិវេបស្ថានចិត្តក្រុងរាជក្រឹក សម័យនោះឯងទេវតាជាសាលោហិតពីដើមពាក្យថាសាលោហិតនេះព្រះអត្តថាបញ្យលមិនមែនម្ដាយមិនមែនឪពុកមិនមែនសាលោហិតជាញាតិអីចឹងទេប៉ុន្តែដូចជាឪពុកម្ដាយអញ្ចឹងគឺថាអនុគ្រោះទំនុកម្រងត្រង់ដែលថាជាស័ក្តិព្រះម្ចារីហ្នឹងហើយបាន ព្រះសង្គីតិកាចារនឹងលោករៀបរាប់មកថាទេវតាជាសាវហេតុពាក្យទេវតានេះគឺប្រព្រំប្រើពាក្យទេវតានេះប៉ុន្តែជាប្រព្រំប៉ុណ្ណាហ្នឹងហើយទេវតាជាសាវហិតទីដើមរបស់បរិទេជក់ឈ្មោះសតិយៈបានសម្ដែងឡើងនៅប្រស្នាទាំងឡាយថា មនេសតិយៈសមណៈឬព្រាមណា ដែលអ្នកសួរប្រស្នាទាំងនេះហើយឆ្លើយរួចអ្នកត្រូវប្រព្រឹត្តព្រះម្ចាស់ក្នុងសំណាក់នៃសមណៈឬព្រាមនោះចុះគ្រានោះសកយៈបរិពាជករៀនប្រស្នាទាំងឡាយក្នុងសំណាក់ទេវតានោះទៅចូលទៅរកពួកសមណៈព្រាម ជាអ្នកមានពួកមានក្រុមបញ្ញាខ្លួនថាជាសព្វញ្ញូសក្តា ជាកណាចារគណៈជាអាចារ្យលើពួកគណៈណា ដែលអ្នកផងធ្លាប់ស្គាល់ជាអ្នកមានយសធ្វើនៅកំពង់គឺទឹកខេតដែលជន់ច្រើនគ្នាសន្មត់ថាជាសัพបរៈគឺគ្រូឈ្មោះបូរណកសតៈណាអានឹងគ្រូបូរណកសតៈហ្នឹងជាជាទេស័ករបស់គេដែរទៅជាទេស័កហើយពេលមួយចង់កិច្ច ណាមិនចង់ធ្វើជាអ្នកបំរើគេពួកកើតកើតមកម៉ែឯងអ្នកបំរើគេហើយគឺចង់រត់គេចចង់រត់គេចចឹងទៅក៏ណារត់បានទៅក៏សម្គាល់ខ្លួនឯងជាសពញ្ញូសាស្តាចឹងទៅចឹងណាមានបរិវារប្រមាណជា500នឹងហាត់លៀន ណាទិដ្ឋិមិឆាទិដ្ឋិផ្សេងផ្សេងទៅហើយមគ្គលិកោសាលហ្នឹងក៏អញ្ចឹងដែរជាខ្ញុំបំរើគេដែរប៉ុណ្ណាហើយទាំងពីរអ្នកហ្នឹងទាំងពរណកសបៈទាំងមគ្គលិកោសាលហ្នឹងសិតតែអត់មានសម្លៀកបំពាក់ទេចឹងដែលធ្វើឲ្យគេសម្គាល់ថាព្រះអរហន្តហ្នឹងនោះប៉ុណ្ណាជាសព្វញ្ញូសាស្តាហ្នឹង មកលីកោសានឹងរត់ទៅគេដេញចាប់ដេញចាប់ទៅចាប់វាអត់ជាប់សាច់វាបានទៅសម្ពុតទាញរបូតអស់រត់ខ្លួនទៅទេទៅជួបអ្នកស្រុកគេសម្គាល់ព្រះអរហន្តគេថាអញ្ចឹងរងងតែងងមើលតែអាការៈខាងក្រៅថាអូប្រគល់នេះលះបងអស់ហើយចឹងព្រះអរហន្តហើយហើយអចិត ពលនឹងជាអ្នកប្រាថ្នាតិចចឹងណាគឺគាត់ឈ្មោះអជិតាហើយគាត់ស្លៀកដណ្ដប់កម្ពុតកម្ពុលធ្វើពីសក់មនុស្សហើយតែគេសាក់កម្ពុលហ្នឹងកម្ពុតហ្នឹងគឺកម្ពុតក្រោតក្រៀតកម្ពុតក្លិនអាក្រក់ណាធ្វើពីសក់មនុស្សហើយមួយទៀតហ្នឹងបកសភៈអចាយនា ណាមានប្រវត្តិរឿងរ៉ាវទឹកថេអីផ្សេងផ្សេងនៅក្នុងសាមញ្ញផលសោទាំងព្រះកថាលោកបញ្ជលពីទឹកថេអ្នកទាំងអស់ហ្នឹងមួយទៀតសញ្ជ័យវេលកបតណាហើយឈ្មោះវេលដ្ឋៈណាឈ្មោះសញ្ជ័យហ្នឹងគ្រូរបស់ព្រះសិរីបុត្រប្រមុខកលៀនពីមុនណាណា ហើយមួយទៀតនោះនិគុណនិតបុតនិគុណនិតបុតនៅជាប់ពូជរហូតដល់សប្តាហ៍ថ្ងៃណានៅជាប់សាសនាជេនសប្តាហ៍ថ្ងៃសាសនាជេនហ្នឹងគឺជាប់ពីនិគុណនិតបុតនេះឯងមកណានឹងនៅលានៅអីហ្នឹងក៏អត់មានសម្លៀកបំពាក់ដែរ យើងហៅនិក្រន់និក្រន់ហ្នឹងនិគុណនារបុត្រហ្នឹងឪឈ្មោះនាដាក់នៅស្អេដហ្នឹងហើយខ្លួនឯងហ្នឹងឈ្មោះថានិគុណថាហ្នឹងហ្នឹងហើយហើយសតិយៈហ្នឹងក៏យកបញ្ហាទាំង20ហ្នឹងឯងទៅសួរដល់គ្រូទាំងអស់ហ្នឹងដែលបញ្ញាថាជាសព្វញុសាសនាហ្នឹង ហោហែគ្រូទាំងអស់ត្រូវសព្យៈព្រះទេជក់សួរប្រស្នាទាំងឡាយក៏ឆ្លើយមិនរួចកាលបើឆ្លើយមិនរួចក៏ធ្វើសេចក្តីក្រោតបន្ទុះអអន់ចិត្តឲ្យប្រកបឡើងប៉ុណ្ណាហ្នឹងហើយឆ្លើយមិនរួចខឹងទៅខឹង រួចក៏សួរត្រឡប់ទៅសកយៈព្រះពេជក់វិញព្រះនោះសកយៈព្រះពេជក់មានក្រីត្រេះរិះយ៉ាងនេះថាសមណៈព្រាមទាំងឡាយដ៏ចម្រើនណាជាអ្នកមានពួកមានក្រុមជាកណាចា ដែលអ្នកខំធ្លាប់ស្គាល់ជាអ្នកមានយោធ្វើនៅកំពង់គឺចក្ខេដែលជន់ច្រើនជាសន្មតថាជាសពរៈគឺគ្រូឈ្មោះពរណៈកសបៈលៈឈ្មោះនិគុណនិតបុត្រសមណៈព្រាមទាំងនោះលុះត្រូវអាត្មាអញសាក់សួរវាសនាទាំងឡាយក៏ឆ្លើយមិនរួចការក៏ឆ្លើយមិនរួចក៏ធ្វើនៅសេចក្តីក្រោតបន្ទុះអអន្ត ចិត្តឲ្យប្រកបឡើងរួចទៅសួរត្រឡប់មករកអញក្នុងប្រស្នាទាំងអស់ដូចវិញបើដូច្នោះគួរតែអាត្មាអញត្រឡប់មកកាន់ភេទថោកទាបគឺភេទក្រហមបរិភោគកម្មវិញចោលលំដាប់នោះសក្យៈបរិទ្ធេជក់មានសេចក្តីត្រេះរិះយ៉ាងនេះថាប្រសម្បណៈគោដំនេះឯងជាអ្នក ណាក៏ជាអ្នកមានពូមានក្រុមជាកណាចាដែលអ្នកផងឡប់ស្គាល់ជាអ្នកមានយោធ្វើនៅកំពង់គឺទឹកខែដែលជន់ច្រើនគ្នាសន្មតថាជាសប្បុរសដែលបើដូច្នោះគួរតែអាត្មាអញចូលទៅរកប្រសមណៈគោដំហើយសួរប្រស្នាទាំងនោះប៉ុណ្ណាលោកដាប់នោះសព្យៈរតិជមានសេចក្តីត្រេះរិះយ៉ាងនេះទៀតថា សមណៈព្រាមទាំងឡាយដោយចម្រើនណាដែលចាស់ក្រំគ្នាជាព្រឹទ្ធាចារ្យមានអាយុច្រើនរស់នៅយូរឆ្នាំមកហើយមានអាយុក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយជាអ្នកខ្ជាប់ជួនក្នុងក្នុងសមណៈធัวស្គាល់រត្រីច្រើនពោះយូរយាហើយជាអ្នកមានពួកមានក្រុមមានគណាចារ្យ ជាកណាចារជាអ្នកដែលអ្នកផងកំពុងស្លាប់ស្គាល់ជាអ្នកមានយសអ្នកធ្វើនៅកំពុងគឺទៅថែដែលជួនច្រើនព្រះសន្មតថាជាសប្បរៈគឺគ្រូបរណកសបៈជាដើមនឹងរហូតមកដល់និគុណនិតបុត្រសមណៈព្រាមទាំងអស់នោះសោតលុះត្រូវអញ្ចាសួរប្រស្នាទាំងឡាយហើយក៏ឆ្លើយមិនរួចការបើឆ្លើយមិនរួចក៏ធ្វើនៅសេចក្តីក្រោតបន្ទុះអអន់ចិត្តឲ្យប្រកបឡើងរួចក៏សួរត្រឡប់អអាត្មាអញក្នុងប្រស្នាទាំងនោះវិញហើយចុះព្រះសមណៈគោដំនេះកាលបើត្រូវ អញសាកសួរវាសនាទាំងនេះហើយតើនឹងឆ្លើយយ៉ាងណាទៅអេណែព្រោះថាប្រសមណៈគោដំក្មេងដោយជាតិផងថ្មីដោយភ្នោះផង លំដាប់នោះសព្យៈបរិទាជក់មានតែក្តីត្រេះរិះយ៉ាងនេះថាប្រសមណៈគោដំអញមិនត្រូវមើលងាយមិនត្រូវពេកជ្រេកថានៅក្មេងទេទោះបីព្រះអង្គជាសមណៈក្មេងក៏ពិតប៉ុន្តែព្រះអង្គជាអ្នកមានឫទ្ធិច្រើនមានអានុភាពច្រើនដូច្នោះគួរតែអាត្មាអញចូលទៅរកប្រសមណៈគោដំហើយសួរប្រស្នាទាំងនោះគ្រានោះសព្យៈបរិទាជក់ជាចេញទៅកម្មចរិតសម្ដៅទៅក្រុងរាជគ្រឹះកាលទៅកម្មចរិតតាមលំដាប់ក៏បានចូលទៅរកព្រះរាមានុភាពឯវត្តវេលវ័នជាកលន្តកៈនិ វាបច្ចុប្បន្នក្នុងក្រុងរាជគ្រឹះលុះចូលទៅដល់ហើយក៏ពោលពាក្យរីករាយស្មោះសរជាមួយនឹងព្រះរាមាភិកលុះបញ្ចប់ពាក្យដែលគួររីករាយដែលគួររលឹកហើយក៏អង្គុយនៅក្នុងទីដ៏សមគួរសតិយៈព្រះទេជៈលោកអង្គុយក្នុងទីដ៏សមគួរហើយបានពោលចំពោះព្រះរាមាភិកដោយគាថា កម្មឆៃវេចិកិឆៃអាទមំអតិសភិយោបញ្ញហេបុច្ឆេតំអភិកម្មធមាណោទេសន្តករោពវេហេបញ្ញហេមេបុថោដូច្នេះជាដើមចឹងព្រះសព្យៈនឹងក៏បានសាកសួរថាខ្ញុំព្រះអង្គមានសេចក្តីងឿងឆ្ងល់សង្ស័យទៅមកប៉ុនប៉ សួរវាសនាទាំងឡាយហេតុនេះព្រះអង្គកាលតែខ្ញុំព្រះអង្គសួរវាសនាទាំងឡាយហើយសូមធ្វើនៅទីបំផុតនៃវាសនាទាំងនោះសូមព្រះអង្គសម្ដែងធัวតាមកម្មគួរដល់សេចក្តីជាលំដាប់លំដោយដល់ខ្ញុំព្រះអង្គឲ្យទានព្រះដ៏មានរូបភាពព្រះអង្គក៏ទ្រង់ត្រាស់ថាមនាលសវិយៈ ព្រះអង្គទ្រង់សម្ដែងជាភាសាបាលីចឹងដោយសេចក្តីពិរោះចឹងនៅក្នុងសេចក្តីហ្នឹងចឹងប៉ុន្តែព្រះអង្គត្រាស់ទូរតោអាកតោសេសតិយាតិភគវីបញ្ញហេបុច្ចហេតំអតិចង្កមាណោទេសន្តករោពវាមិបញ្ញហេទេពថោអនុពពាំងអនុធម្មំជាករោនិទេណាអ្នកមកពីចម្ងាយ ណាចម្ងាយនេះតាមតែសក្តិយៈលោកដើរសួររកគ្រូឥណេះឥណោះឥណេះនោះសរុបទៅ77យោចាស់ប៉ុន្តែព្រះអង្គត្រាស់ថាណាទូរតោអកតោសិនេះគឺព្រះអង្គត្រាស់ថាអ្នកមកពីឆ្ងាយគឺមកតាំងពីពុទ្ធកសបៈមកណានឹងព្រះអង្គត្រាស់ត្រាស់សំដៅទៅលើឆ្ងាយនោះទេឆ្ងាយមកពីឆ្ងាយប៉ុនប៉ងនឹងសួរប្រស្នាទាំងឡាយជាពុទ្ធថាគាត់កាល បើអ្នកសួរវាសនាទាំងឡាយហើយនឹងធ្វើនៅទីបំផុតនៃវាសនាទាំងនោះតថាគតនឹងដោះស្រាយនៅធัวទៅសំគួរដល់សេចក្តីជាលំដាប់លំដោយដល់អ្នកមនីសពិយៈអ្នកបងក្នុងចិត្តចំពោះវាសនាណាមួយចូលសួរវាសនានោះមកតថាគតចោតតថាគតនឹងធ្វើទីបំផុតនៃវាសនានោះដល់អ្នកគ្រានោះសពិយៈ តើអ្វីទៅអហ្មងធានថាទៅសួរនរណានរណាក្រំតែបើកឱកាសឲ្យថាឲ្យសួរក៏អត់មានដែរតែមានតែខឹងត្រឡប់មកវិញ ស្រាប់តែមករកព្រះសមណគោតមព្រះអង្គមានព្រះវាចាដ៏ពិរោះបើកឱកាសឲ្យយើងសួរអូយអព្រះនោះសពយៈព្រះពាជក់នឹកយ៉ាងនេះថាយីអើអស្ចារណាស់យីអើចម្លែកណាស់អញមិនដែលបានសូមបីត្រឹមតែកម្មគឺឱកាសក្នុងសំណាក់នៃសមណព្រាមទាំងឡាយក៏ទេដោយហេតុណា ហេតុនោះព្រះសមណគោតមបានធ្វើកម្មគឺឱកាសនោះដល់អាត្មាអញហើយហើយពុត្រេកអរីករាយមានចិត្តអន្តែឡើងកើតបេតិសមណោះឲ្យកសួរវាសនានិងព្រះដ៏មានពភាក្នុង